បាទសូមជម្រាបសួរខ្ញុំសៀនអឺថ្ងៃនេះខ្ញុំច្រៀងបទផ្លេងមួយហើយនឹងលេងជាមួយជីតាហើយសូមជម្រាបប្រាប់ពីមុនថាខ្ញុំមិនមែនអ្នករៀនជីតាពីមុននេះទេគឺ ស្រឡាញ់ខាងតន្ត្រីហើយខ្ញុំទិញជីតាមកហើយខ្ញុំក៏លេងបើទទួលយកបានក៏យកអឺខ្ញុំលេងតាមអ្វីដែលខ្ញុំថាយ៉ាអាចស្ដាប់យកបានលេងជាលេងទិញទួយចឹងអូខេ let's go. Look at Oh. ធ្វើអ្វីចរណៃពេលនេះអូនកំពុងធ្វើអ្វីបងដឹងតែស្នេហ៍ស្ដាប់តន្ត្រីអូនរាល់ថ្ងៃដូចស្នេហ៍អូនក្នុងតាមរូបភាពស្នេហ៍អូនក្នុងតាម បងនេះកំណត់ជោគវាសនាខ្លួនឯងនេះកំណត់ជោគវាសនាខ្លួនឯងចរណៃក៏កំណត់ជោគវាសនាខ្លួនឯងអូនឈ្មោះជាអ្នកកំណត់ជោគវាសនាអូនស្រឡាញ់អូនជា ស្រឡាញ់អូនអូនជួយជីវិតសន្យានឹងតាមដានអូនសន្យានឹងផ្សេងក្នុងអូនមកជាសង្សារតែពេលនេះអូននៅទីណាអូនញ៉ាំ